ចូលខ្ញុំទៅបើផងបងអុយអាហារនេះឯងកាត់ថៃណាអុយបាយបើវា ក្តៅញាក់ខ្លួនឡើងកន្ត្រើតដូចកូនមួយមកវត្តអើយមកវត្តខ្ញុំខ្ញុំទៅបើផងបងអុយអាការទេមកឆាប់នាំយកទៅបើទៅមកហើមកហើអឺទៅណាយកកូនអញទៅណាយកកាហាមកូនអញទៅណាហ្នឹងណែមិនបាច់យកវាទៅណាទេយើងកំពុងតបន់នេះតិចទៀតវាជីហើយ ឲ្យលោកតាលោកតាអត់មានកលេចមើលកូនចៅអីបន្តិចសោះលោកតាឥឡូវថ្ងៃនេះកូនចៅមានតែអត់ធូបមួយបាច់ធំនេះដាំអីឲ្យលោកតាហ្នឹងបានកលេចមើលកូនចៅផងណាលោកតាអូយកូនចៅដូចជាស្ងួតកណាលោកតាអើយមិនទាន់ បាយតាំងពីព្រឹកអញ្ចឹងបានថាកូនចៅក្រណាអញ្ចឹងមានតែអត់ធូបមួយបាច់ធំនេះ ដើម្បីឲ្យលោកតាជួយដល់កូនចៅដល់ធុបមិនចង់ចូលធុបប្រឈមពេកច្រើនពេកលោកតាអើយបើលោកតា ជួយកូនចៅរស់ស៊ីមានបានណា កូនចៅសន្យាថានឹងធ្វើមហូបឆ្ងាញ់ឆ្ងាញ់ឲ្យលោកតាថ្វាយលោកតា ឲ្យតលោកតាជួយកូនចៅបាន កូនចៅនឹងធ្វើមហូបឆ្ងាញ់ឆ្ងាញ់ដូចជាមន់ស្ងោដូចជាត្រីដុតទឹកត្រីកោះកុងហើយមហូបឆ្ងាញ់ឆ្ងាញ់ជាច្រើនទៀតហើយមួយទៀតលោកតាជួយឲ្យគ្រួសារកូនចៅនឹងរស់នៅ បានចុះសម្រងគ្នាផងហើយរកស៊ីមានបានផងណាលោកតាអ ម៉ែវាអីរួចដាំបាយសៀហើយណាណាសង្សារដាំហើយឯងបានជាមកដេកវិញអញ្ចឹងអូយដាំស្អីហើយបាយស្អីអីហោះកំពុងតែដេកយកសពល្អផងអាកាចាស់នេះវិញមកដាច់យកសពគេអស់លីងអូយតឹងធំណាស់ខ្ញុំហើយខ្ញុំអូយល្ងាចឲ្យចាស់ឲ្យភ្លៀងធ្លាក់មកកែបក្អាត់យំឡើងពេញនឹងទាំងអស់នេះ រួចនៅជាសពទៅសងដល់ណាអីទៀតណែណែណែណែណែខ្ញុំហ៎ខកតាំងពីម៉ោង8ព្រឹកដើម្បីទៅកន្លែងអ្នកតាដែលស័ក្តិសិទ្ធិហើយនៅឆ្ងាយទៀតណាហើយហើយហើយចុះចុះចុះចុះអាណាប្រើឯងទៅអាអាណាប្រើហត់ទៅខ្លួនឯងហ្នឹងអាណាប្រើអញបានប្រើទេហីហីស្អីស្អីថ្មនឹងហើយកូនកំមុំហើយនៅដេកអស់គូមិនរួចទៀតថ្មនឹងហើយណែណែណែ អ្នកអាកង្គក់លក់ឆ្នាំស្រែងដោយលោកដីឯងនេះដោយលោកដីឯងនេះហាសាត្រង់ណាទៅយីយ៉ាង ណាក៏អញអសាជើងម៉ាយវាឯងដែរមិនមែនដេកដល់ល្ងាចអញ្ចឹងទេអាសាស្អីទៅអាអាតពេកកញ្ចាណែអាសាស្អីទៅនេះណែបើឯងអាសាខ្លាំងណាស់អាសាតាំងពីណាយូរណាស់ហើយណាមកតាំងពីយូរណាស់ហើយមិនផ្ទះនៅណែអញ្ចឹងអា ឆ្លុះពីលិចដល់កើតពីកើតពីជើងទៅត្បូងឯត្បូងមើលមើលមើលឆ្លុះដល់មេឃឯងឃើញទេអើមកពីអញ្ចឹងហើយណាបានអានក្រោកតាំងពីព្រឹកនេះដើម្បីទៅបនតាដើម្បីឲ្យគ្រួសារយើងនេះបោស៊ីមិនបានដូចគេអញ្ចឹងបើឲ្យវានេះអឹសបានអីតែឯងអញក៏ដេកបានអញក៏នៅផ្ទះណាក៏មានប្រយោជន៍ដែរសូម្បីតែអញដេកក៏អញបនដែរអញសមាធិបនរាល់តែពេលឲ្យតែអញដេកមិនដឹងទេការងារអញក៏វាមានដែរ មិនចាំបាច់ទៅខាងក្រៅចោលផ្ទះចោលសបែងទេណែណែណែតាំងពីកើតមកណាអញមិនដែលឃើញអាណាដេកសមាធិនៅក្នុងផ្ទះហ្នឹងចឹងទេណែមិនដែលឃើញអញហើយហ្នឹងអញធ្វើឃើញហើយតើនេះអើយបនស្អីគ្មានអាណាដេកបនចឹងទេណែអញណាបនឲ្យគ្រួសារយើងរកស៊ីមានបានដូចគេអញ្ចឹងហ៎ ងាប់អើយបនឯមានបានស្អីបើមួយថ្ងៃមួយថ្ងៃនេះមិនដែលចេះធ្វើស្អីផងហ្នឹងអូយខ្ញុំណែបនណែខំឲ្យកូនខ្ញុំណែមីកាហើមកូនខ្ញុំណែលក់បន្លែដាច់ងាលបានលុយមកទិញកទិញនំចំណីឲ្យបានច្រើនច្រើនមិនដូចឯងអត់ប្រយោជន៍ទេគិញគោលក់ថ្នាំផ្សេងដូចតែគ្នាទេអូយបនឲ្យតែកូនលក់ដាច់អូយថ្មនឹងដេកតាន់គ្របហ្នឹងណែយើងដេក យើងវាមានការងាររបស់យើងណែណែណែអូយដេកនឹងដេកមានការមែនការងារនឹងការងារប្រជុំមែនប្រជុំជាមួយស្ដេចខ្មោចប្រជុំប្រជុំប្រជុំជាមួយអីស្ដេចប្រជុំនេះមែនខ្ញុំនេះណាវាត្រូវការដេកយោសពឃើញកតុយលេខសមាធិអ្នកក្នុងយោសពឯណែបានវាមានប្រយោជន៍ដើម្បីអានតុយអាអាអាយោសពឃើញឆុតឆុតឆុតតែមកចាក់ចាក់ចាក់ចាក់កតុយលេខក្រែងលោកបានប្រមាណលេខទៅចាក់ទៅវាមានលៀបមានចៃណាគេ ឲ្យបានលុយច្រើនយីអញអញវាមិនដែរអាណាដេកប៉ុនទាំងថ្ងៃទាំងយប់ដើម្បីណាយកលុយទៅចាក់កតុយលេងទេវាមិនដែរបាយទឹកណាស់ប្តីកូនណាមិនគិតទេមិនគិតទៅដាំទេចាំមើលកូនមកភាសាវិញអត់អីស៊ីដឹងគ្នាហើយអើអើចុះអើឯងនេះហើយវាធ្វើស្អីមួយថ្ងៃមួយថ្ងៃវាធ្វើស្អីណែខេងអញប្រាប់ឲ្យតាថាអញទៅប៉ុនទៅប៉ុនទៅប៉ុនលោកតាវោវោ ថ្ងៃណាមួយគីឡូអញដើរទៅឃើញមានមួយគីឡូអីអញឲ្យម៉ាយវាឯងនឹងកូនដេកស៊ីមកជីវិតនោះណែឲ្យតបានបាយហើយឲ្យតបានលុយមកទិញកច្រកឆ្នាំងស៊ីឥឡូវនេះវាវាវាសម្បើមដៃទៅហើយអើហូចបងអញ្ចឹងហូចមិនមិនចុះទៅដាំទៅអើយណែណែណែមិនដាំខ្លួនឯងទៅ មានដៃមានជើងគេដែរមកប្រើអីអញអញមិនដាំទេណែយើងជាប្រពន្ធគេ អត់ចេះដាំបាយឲ្យប្តីស៊ីអញ្ចឹងហ៎ណែណែណែអញក៏ចង់បដូរច្បាប់នឹងដែរឲ្យអាកាចាស់ឯងទៅដាំបាយនេះអញស៊ីម្ដងអញអាលបានដេកវិញកាត់កតុយលេខយកសំកាត់កតុយលេខយីប្រពន្ធអញប្រហើអ្នកតានេះតិចអញចាស់មកដៃផ្កាត់មុខឥឡូវនេះបាយមកបាយមកបាយមកបាយមកអញដាក់ខាច់អញសាក់មើលអញអញប្រាប់អញប្រាប់មេភូមិមេសុកមកចាប់ឯងដាក់គុកឥឡូវមកបាយមកអញសាក់មើល ដាក់ដាក់ដាក់ដាក់មកដាក់ដាក់ដាក់មកដាក់តាមក៏ដាក់មកដាក់មកដាក់មកដាក់មកឌឺអញឌឺឌឺឌឺអញមែនទេចិត្តសឹងដាក់មកឌឺមែនហ៎អញតាក៏បានដែរអញដាក់ម្ដាយមកជើងប៉ើងដល់ជើងមេឃឥឡូវញ៉ៃញ៉ៃនេះតែអញហ៊ានសាក់មើលអញចូលគុកណែកុំតាអញណែកាន់សិលនេះហើយលោកតាដែលអញទៅបនក៏កាន់សិលដែរហោះអញចិនរឹកណែអូមើលមុខអាអ្នកកាន់សិល ចាំសិលឲ្យផឹកស្រារៀងដើរចិត្តឲ្យហួងអញចង់ឲ្យដេកចិត្តផងរាល់ថ្ងៃនោះអូសង្ស័យតែលោកតាខឹងឯងដល់មួយថ្ងៃមួយថ្ងៃអត់ទៅធូបហើយគាត់សោយតែផ្សែងធូបអូចាប់ពីពេលទៅប្រហែលជាត្រូវយកចេញមកស្និតអីទៅថ្វាយឲ្យបានកើតមកទៅអូអញខ្វើមណាស់វាខ្វេះអីណាណែអញមិនចង់ឆ្លោះជាមួយម៉ែវាឯងទេអញខ្លាចដាច់សិលណាស់ណែអញសុំចិត្តទៅស៊ីបាយក្រៅក៏បានដែរហើយអញទៅបន់បន្តទៀតងាប់ឯង ចាំសិលអូមួយថ្ងៃមួយថ្ងៃនៅតែទៀមស្រាសោះអញមិនដឹងហ៎អូឥឡូវចិត្តទៅទៀតហ៎អូយមួយថ្ងៃមួយថ្ងៃសុំតបាយគេស៊ីមិនដែរចេះធ្វើស្អីទេសុំតបាយគេស៊ីសោះហ្នឹងបានបានដេកដេកទៅដេកហើយឲ្យយសបឲ្យឃើញច្រើនឃើញលេខល្អល្អហើយចាំនឹកឃើញឡើងស្អែកឡើងចាក់កតុយលេខយកលុយទៅចាក់កតុយលេខទៅទៅអញទៅទៅពើឈ្លោះជាមួយអញទៅបនតាទៀតក៏បានដែរទៅបនតា ទៅចូលទៀមស្រាគាត់ហ្នឹងទៅណាក៏ទៅតោះអាចាស់អញដេកវិញអញដេកវាសប់សមាធិនេះចាក់កតុយលេងអញនេះវាមានប្រយោជន៍ជាងចាំមើលតែអញយកសពឈុតហើយថ្ងៃហ្នឹងកុំឲ្យមានអាណាមកឆាឆៅអញអូយលោកតាលោកតាឲ្យវាយកសពឃើញឈុតឈុតឈុតលេងមើលបានទេ កូនយល់សក់ឃើញឆត់ឆត់ឆត់សិនណាលោកប៉ាសូមម្ចាស់ទឹកម្ចាស់ដីញាតិការទាំង7សន្តាន សូមកលេចមើលកូនចៅផង កូនចៅរាល់ថ្ងៃនេះក្រីក្រលំបាកណាស់ចាស់ទឹកម្ចាស់ដីហើយជួយធ្វើម៉េចឲ្យមាន បានគេផងណាលោកតា ជួយកូនផងអើយហូចបនអីយូរម្លេះខ្ញុំអង្គុយដេកហ្នឹង ហើយជួយអាណាគាត់មកឲ្យឯងដេកមិនកាច់ដេកទៅឲ្យដេកណាទៅបងអង្គុយបត់ឡើងពេញមួយខែហើយហើយបនការចប់ហើយមានកន្លែងណាដេកខ្ញុំហ្នឹងវាថ្លង់ហ៎ហើយចុះឯងមិនចេះបនទេហ៎ថៃលោកតានៅចងាយណាណៃបនមិនបិចដើរទៅបនមិនចេះហត់ផងគេបននៅផ្ទះនោះក៏បើទៅគេដែរ អើយណហើយចុះបនបនឲ្យលឿនឡើងទៅងុយដេកនឹងចង់ខ្វាក់ណែហើយពូចកាលបានចប់ទេនេះអូសូមលោកតាម្ចាស់ទឹកម្ចាស់ដីកុំប្រកែប្រកាន់អីទេប្តីខ្ញុំនេះអតប៉ិនេះវានិយាយមិនសូវដឹងខុសត្រូវអីទេលោកតាអើយម្ចាស់ទឹកម្ចាស់ដីសូមប្រកុំប្រកែប្រកាន់អីបើមានរឿងអីកើតឡើងខ្ញុំជាអ្នកទទួលខុសត្រូវទាំងស្រុងសូមម្ចាស់ទឹកម្ចាស់ដីកុំប្រកែប្រកាន់យី ហូចមនុស្សឆ្លោះគ្នាទៅប្រាប់ខ្មោចហើយ មិនចេះខ្មាស់ខ្មោចទេអីអូយហើយឯងវាយ៉ាងម៉េចហ្នឹងនេះគ្រាន់តែគេបន់ស្រន់នេះឲ្យវាស្ងប់ចិត្តបន្តិចក៏មិនបានមករករឿងណែណែពេលវេលាខ្ញុំបន់ស្រន់ជាមាសប្រាក់កុំមកខាតពេលខ្ញុំអត់ប្រយោជន៍អើយខ្ពើមណាពាក្យហ្នឹងវាអត់ប្រយោជន៍ទេបន់តែខ្មោចហ្នឹងវាគ្មានបានស្អីមកវិញទេអូយ កមាទោសកមាទោសលោកតាអើយលោកម្ចាស់ទឹកម្ចាស់ដីយ៉ាងណាយ៉ាងណានេះខ្ញុំត្រូវទទួលខុសត្រូវទាំងអស់កុំអើយតកូនស្រីខ្ញុំវាកហើមនេះវាកើតអីអីទៅបានហើយឲ្យតែវាសុខសប្បាយឆាប់មានគេកលេចមើលឃើញវាបានជាគូសកផង លោកតាម្ចាស់ទឹកម្ចាស់ដីហើយជួយផង ពេលនេះណាកូនចៅមិនទាន់មានអីទេបើសិនជាមានអីណាកូនចៅនឹងខ្វាយឲ្យច្រើនច្រើនលោកតាប៉ុន្តែពេលនេះ មានតែផ្សែងធូងនឹងឯងលោកតាម្ចាស់ដីម្ចាស់ទឹកម្ចាស់ដីហើយ និយាយពីអារឿងបនវាបនពេកហើយតែអាការបនវាគ្មានស្តង់ដារមកបន្តិចសោះអារឿងយើងឆ្លោះគ្នានេះទៅប្រាប់ខ្មោចរួចខ្មោចហ្នឹងមកជួយដោះស្រាយស្អីចេញហើយវាហើយវាហើយវាយ៉ាងម៉េចឯងនេះណែខ្ញុំបានប្រាប់ខ្មោចឯណាខ្ញុំបន់តែម្ចាស់ទឹកម្ចាស់ដីតើណែម្ចាស់ទឹកម្ចាស់ដីហ្នឹងមិនមែនជាខ្មោចដូចឯងថានោះទេរួចចុះញាតិការ7សម្ដាររបស់ម៉ែវាឯងហ្នឹង មើលខ្មោចទេរួចគិតទៅបនខ្មោចហ្នឹងណែការពីខ្មោចបងប្អូនឯងកានៅរស់ហ៎រស់ស៊ីមិនបានផងរួចមកជួយឯងអីទៅកើតអីអាតប៉ែកចាស់នេះយូរយូរមកមើងងាយដល់ខ្មោចដូនតាឯងផងណែខ្មោចដូនតាយើងណាឯងកុំយកលេងសើចណាខ្មោចដូនតាឯងវាមានណាស់ណាទៅមកមើងងាយខ្មោចដូនតាយើងហ្នឹងណែអញ្ចឹងហើយបើឥឡូវនេះមកមើងងាយទាំងយើងទៀតមកជិះជន់ទាំងយើងទៀត ខ្ញុំមិនដែលថាខ្មោចបងប្អូនខ្ញុំគាត់បើទេ តែខ្ញុំក៏មិនដែលបន់ខ្មោចដែរខ្ញុំណទៅបន់ណាតែលោកតាម្ចាស់ស្រុកនោះទេណែឯងទៅបន់អីជារឿងរបស់ឯងណែខ្ញុំបន់អីជារឿងរបស់ខ្ញុំកុំមកចេះលូកមាត់ម៉េះខ្ញុំចេះតែប្រាប់ទៅគីឡូណែយើង បានទៅបន់នៅកន្លែងតែមួយណាគីឡូវាបានល្អជាងអីខ្ញុំខ្ពើមណា ចិនរឹកណាស់និយាយចេញមកដូចដិតអញ្ចឹងប៉ណ្ណគ្មានកន្លែងណា ខ្មេះមួយសោះវាមិនខ្មេះទៀតណាទៀតណានេះខ្ញុំឆ្ងល់ដល់ហើយនិយាយម៉ាត់ណាក៏ថាខ្ញុំខ្មេះដែរនេះព្រោះចោលឯងរងថ្ងៃនេះមានអីខ្មេះខ្លះហើយជាស្រីដែលខ្ជិលសុបបែរស្អីកិច្ចការផ្ទះក៏មិនដែរសូវធ្វើដែរអើខ្ញុំសើចឯងតិចចុះហ៎ គិញពីពីមុនណាពីមុនណាដូចគិញគក់លក់ថ្នាំស្រែអញ្ចឹងដល់ឥឡូវនេះសង្ស័យតើសង្ស័យតើខ្លួនឯងជាប្រគួយ ថាមុខខ្លួនឯងស្អាតហើយមើលទៅអូយហើយចុះលោកដីឯងនេះអាសាប៉ុណ្ណាទៅមួយថ្ងៃមួយថ្ងៃឃើញតែទៅបន់ដូចគ្នាហ្នឹងចងាយណាណេះក៏ទៅដែរខ្ញុំទៅហ្នឹងណាក៏ដើម្បីបន់ឲ្យបានគ្រួសារយើងបានសុខសប្បាយដែរមិនមែនចិត្តស្អៀតស្អល់ដូចជាពេកឯងដែរ ហើយអាការដែលខ្ញុំនេះទៅប៉ុនលោកតានេះមិនមិនប៉ុនសម្រាប់តែគ្រួសារយើងទៀតនេះខ្ញុំប៉ុនឲ្យបងប្អូននៅភូមិយើងឲ្យបានសុខសប្បាយទាំងអស់គ្នាផងអូចាក់បានណាណោះអូយសិតឲ្យសុខសប្បាយមកភូមិខ្លួនឯងសុខផងមនុស្សខ្ញុំចិត្តបានចិត្តល្អអញ្ចឹងហើយណែណែណែកុំបានតែខ្ញុំតែបុតលោកតាណាស្មានតែអ្នកភូមិអ្នកស្រុកយើងហ្នឹង បានសុខសប្បាយដូចរងហើយអញ្ចឹងហ៎អើយប៉ុកហើយម៉ែអញការបាន សម្រាប់ងាកយកទៅមួយថ្ងៃឯងលើតែឈ្លោះគ្នារឿងបានណាតែបកាយគ្នារឿងបាននោះដល់ពេលណាទៀតអ្នកភូមិអ្នកស្រុកគេរស់នៅសក់ដោយសារគេមិនសមសក់ខ្លួនគេមិនដោយសារតពុកតបន់ទេហើយម៉ែគិតតែបន់ឲ្យរស់ស៊ីមានបាន តែមិនដែលរស់ស៊ីផងបន់ឲ្យតែមានសុភមង្គលតែកដាយកទៅនៅឆ្លោះគ្នាពេញមួយយប់អត់ព្រមសម្រានសោះ ខ្ញុំឆ្ងល់ណាស់ពុកឲ្យម៉ែខំបនរងៃហ្នឹងបនដើម្បីអីណែណែណែណែបើមិនជឿណាកុំប្រមាថពីកូននេះទំនៀមទម្លាប់នេះការបនស្រន់នេះវាមានតាំងពីយូរយាណាមកហើយ យើងមិនអាចចោលបានទេណាកូនមែនហើយអើវាណែណែហើយកហើមកូនឯងនេះកុំប្រមាថឲ្យសោះណែ បើមិនជឿកុំប្រមាថប្រយ័ត្នវាខុសមាត់ខុសកណាកូនតាជាតិនេះខ្ញុំអាចដេកបានស្ងប់ដោយមិនបាច់គិតមួយថ្ងៃបានអត់មួយថ្ងៃមួយថ្ងៃខ្ញុំ លើតែម៉ែឲ្យខ្ញុំបន់តែមិនព្រមធ្វើអីបន់ចេះបន់ចោះហើយមកឆ្លោះគ្នារឿងបន់នឹងទៀតបន់ឲ្យត្រូវកតុយលេខវាមិនសូវអីទេ តែមកបន់ឲ្យគេឆាប់មើលឃើញខ្ញុំយកខ្ញុំធ្វើប្រពន្ធ ហើយតណ្ណាគេតែមើលឃើញទៅបកូសាយ៉ាងយ៉ាងនេះនេះហើយបើមាន គេព្រមគឺចាប់ហើយដូចយកកូនប្រុសគេមកធ្វើបាបអញ្ចឹងហើយខ្ញុំមិនខ្ញុំមិនដឹងរស់បានសុបាយចិត្តម្ដងអត់ទេណោះអើយបានហើយឆ្លុះគ្នាតទៀតហ្នឹងមិនដេកទេ្លូ Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិ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 ជោគជ័យរបស់បរោជាមួយ DHA និង Symbiotic Aptakit Raise Them Ready រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាលើការទទួលខុសត្រូវថ្នាំថ្មី Rain ជាថ្នាំល្អខ្លាំង AC Johnson អូកាម៉ូតូស៊េរីថ្មី001ត្រូវបានដាក់ឲ្យដំណើរការ តើជាតិនេះខ្ញុំអាចដេកបានស្ងប់ដោយមិនបាច់គិតមួយថ្ងៃបានអត់មួយថ្ងៃមួយថ្ងៃខ្ញុំលើតែម៉ែឲ្យខ្ញុំបន់តែមិនព្រមធ្វើអីបន់ចេះបន់ចោះហើយមកឆ្លោះគ្នារឿងបន់នឹងទៀតបន់ឲ្យត្រូវកតុយលេខវាមិនសូវអីទេ តែមកបន់ឲ្យគេឆាប់មើលឃើញខ្ញុំយកខ្ញុំធ្វើប្រពន្ធហើយតណ្ណាគេទៅមើលឃើញ ទៅបកគូសាយ៉ាងយ៉ាងនេះនេះហើយបើមានគេព្រមគឺចាប់ហើយដូចយកកូនប្រុសគេមកធ្វើបាបអញ្ចឹង ហើយខ្ញុំមិនខ្ញុំមិនដឹងរស់បានសុបាយចិត្តម្ដងអត់ទេណោះអើយបានហើយឆ្លុះគ្នាតទៀតហ្នឹងមិនដេកមកឯងហ្នឹងមួយថ្ងៃមួយថ្ងៃគឺអង្គុយក៏បនបនហើយបនហើយអាំងយកដេកដេកហើយយកសពយកសពហើយចាក់ទុយលេខ បងជួយទិញបន្លែប្អូនសិនឯនេះតកូនក៏មានឯក៏មានដែរស្រស់ស្រស់ថ្មីថ្មីហ្មងទៀនតកូនសិតតកូនស្រស់ស្រស់ទៀតណាបងអេមើលទៅតកូននេះល្អណោះបងចង់ស្លមកជួយគ្រឿងមកជួយតកូនមិនមែនបងនេះបងអាចយកទៅស្លជាមួយសាច់គោក៏បានសាច់ជ្រូកក៏បាននិយាយទៅឲ្យតបងយកទៅស្លទៅដល់ដឹងតែឆ្ងាញ់មកខ្ញុំជឿជាក់ដឹងស្អីទេបងអូនចេះតែបញ្ចោបងហីធ្វើទៅស្គាល់បងអញ្ចឹងហើយមិនដឹងថាបងចេះស្លមកជួយគ្រឿង គ្រាន់តែមើលទឹកមុខបងក៏ខ្ញុំដឹង ថាបងប្រកែស្លហើយស្លឆ្ងាញ់ទៀតអ่ะហើយឥឡូវបងយកមួយដុំនេះបងអោះអញ្ចឹងខ្ចប់តកូនឲ្យបងពីរដុំណាហើយមាន7ហើយខ្ចប់7ឲ្យបងផងមកល្មមមកស្លោតកូនពីរដុំហ្នឹងចាបងចាអូនល្អល្អណាតកូនល្អល្អណា ដល់កូនថ្មីថ្មីហ្មងណាបងចាបងតកូនឲ្យចាប់សក់ឆេងឲ្យបងទៀតនិយាយទៅថ្មីថ្មីធម្មជាតិហ្មង បងមើលទៅប្អូនណាខំប្រឹងរកស៊ីណាហើយមើលទៅដូចជាប្អូនហត់តែនៅតែប្រឹងឲ្យខ្ញុំទៀតហត់ដែរបងតែដើម្បីដោះស្រាយជីវភាពគ្រួសារប៉ុណ្ណឹងអត់អីខ្ញុំធ្វើបាន ណាប្អូនអូយបន្លែបងអញឲ្យលុយដល់10000ចឹងខ្ញុំអត់មានលុយអាប់ទេបងចាំខ្ញុំទៅដូរគេឲ្យអេមិនបាច់ទេលុយហ្នឹងប្អូនទុកណាមិនចាំបាច់អាប់ទេតែបន្លែអស់អត់ដល់5000ផងហ្នឹងបង បងថាមិនបាច់គឺមិនបាច់ហើយណែប្រញាប់ទៅលើកក្រោយបងឈប់មកជួយទិញបន្លែប្អូនស្រីទៀតណាចាអញ្ចឹងអរគុណច្រើនណាស់បងអឺអញ្ចឹងបងប្រញាប់ទៅសិនណាពីព្រោះអីកូនកន្លោះបងចូលចិត្តស្លុំជូរគ្រឿងតពូនណា ចាបងជូនពរឲ្យបងណាធ្វើម្ហូបឲ្យបានឆ្ងាញ់ពិសាហ្មងចេះបញ្ចូលអញ្ចឹងបងទៅសិនណាចាបងអើទៅសិនណាអ្នកលក់ហើយម៉េចផងលក់តែ10000ហ្នឹងទេអូ មានណាបងលក់តានេះឡើយបងវត្តឯងចង់បានអីហ្នឹងមើលធ្វើមហូបអីគេហ្នឹងហ៎អើយស្លោអីតែកាហើមអើយមើលអូឆាតកួនជាមួយថ្លើមជ្រូកឆ្ងាញ់ណាអីគេបងឆាតកួនមួយថ្លើមជ្រូកឆាបានដែរអីនិយាយមិនបានម៉េចឆាតកួនជាមួយថ្លើមជ្រូកនោះឆ្ងាញ់ណាស់តែឥឡូវបងវត្តឯងចង់យកតែឆាមួយថ្លើមជ្រូកថ្លើមកោទៅថ្លើមអាម៉ាញយកមកនំម៉ៃបងពីរដុំនឹងមកកាហើម អឺកាហែមនិយាយចឹងបងសួរមួយមើលបងឃើញឪឯងទៅខ្ទមអ្នកតា នេះពីណាគេឈឺមែនម៉ែឯងហីក៏ឯងឈឺមានណាគេឈឺបងអ្នកតាសុខសប្បាយទាំងអស់តាអឺហើយបើឯងអត់ឈឺម៉ែឯងក៏អត់ឈឺហើយចុះគាត់ទៅខ្ទមអ្នកតាធ្វើអីធម្មតាតទៅគេបនស្រន់ហើយព្រោះឃើញថាគាត់មានចែកផងមានធុកផងណា អូយអ្នកផ្ទះខ្ញុំមានតែគេឈឺទេបង តែម៉ែហើយឪហ្នឹងគាត់ចូលចិត្តតបន់ស្រន់សូមឲ្យរកស៊ីមាន បានឲ្យសនុកសុខសប្បាយហ្នឹងណាអើយព្រះហើយព្រះនេះបងស្គាល់ឯងយូរហើយតាំងពីឯងចេញរកស៊ីមកបណ្ដាយឃើញម៉ែឪឯងហ្នឹងណាមកជួយរកស៊ីលក់ដូរឯងសោះលើចាំតអង្គុយបំស្រន់ហ្នឹងហើយឯងបាយជាមករកស៊ីលក់ដូរអីតឯងវិញនេះ អើយបងវត្តអើយបើគាត់ជាម៉ែឪខ្ញុំហើយបើខ្ញុំមិនចាំគាត់បានណាចាំគាត់បងត្រូវហើយឯងជាកូនគាត់ចឹងត្រូវតែរកស៊ីលក់ដូរចាំគាត់ចឹងហើយតាចៃចង់ប្រាប់កាហើមឯងថាចេះបើឪឯងគាត់ទៅជួយរកត្រីរកអីក៏ជីវភាពឯងវាគ្រាន់បើជានឹងដែរយល់អត់អើយបងវត្តអើយម៉ែឪខ្ញុំគាត់ចាស់ហើយអើយបងដឹងហើយថារឿងហ្នឹងជារឿងរបស់គ្រួសារឯងទេ ម៉ែឪចែក៏ចាស់ដែរតែគាត់មិនបានពឹងចែទាំងស្រុងអញ្ចឹងទេគាត់ប្រាប់ចែថាគាត់មិនទាន់ចាស់ទេគាត់នៅរកស៊ីបានអញ្ចឹងគាត់ក៏ជួយរកស៊ីជួយលក់ដូរជួយរកលុយគ្នាអញ្ចឹងណាអញ្ចឹងបងឯងសំណាងហើយណែកាប់ទៅក៏ហើមចែឃើញឪឯងទៅបនស្រន់នៅនឹងរហូតចែមានដឹងថាគាត់ទៅបនស្រន់អីរកស៊ីមានបានអញ្ចឹងណា ហៅម៉ាចែនិយាយមួយឯងកង្ខឹងណាការប៉ັດទៅម៉ែឪឯងណាបើអង្គុយតែបនស្រន់ហើយអត់មករោស៊ីអីអញ្ចឹងណាឯងនេះខំប្រឹងតែឯងអញ្ចឹងណាគឺវាគ្មានបានផលបានប្រយោជន៍អីទេអើយមិនអីទេបងរឿងប៉ុណ្ណឹងខ្ញុំស៊ូបាន តែបងគិតថាឯងគួរតែប្រាប់ម៉ែឪឯងខ្លះទៅឯងគួរតែបញ្យល់គាត់គួរតែប្រាប់គាត់ ថាវិធីមួយហ្នឹងវាមិនជួយអីបានទេ មិនមែនហោមីហោពេចដូចនៅក្នុងរឿងភេងទៀនទេសម័យនេះឯណាគ្មានអ្នកណាគេមកជ្រុះមាសជ្រុះពេចឲ្យយើងរើសទេអើយបងវត្តអើយខ្ញុំមិនដឹងនិយាយថាម៉េចទេព្រោះគាត់ ជាម៉ែឲ្យខ្ញុំមិនមែនកូនខ្ញុំណាហើយឲ្យតែនិយាយទៅគាត់ថាបើមិនជួយទេកុំប្រមាថអើយប្របាឯងអញ្ចឹងហ៎ ហើយបើនៅតែអញ្ចឹងទៀតគ្មានអាប្រុសណាគេហ៊ានយកទៅហើមឯងនឹងធ្វើប្រពន្ធទេហើយទៅយកប្តីមកធ្វើអីបងឲ្យគេមកអំពើទុកមកយើងហ្នឹងឯងហើយចော့នេះឯងអត់គិតយកប្តីទេហ៎ហើយបងប្រហែលអត់ទេអើយយ៉ាប់ឯងអញ្ចឹងតែណែនេះសង្ស័យតម៉ែឪឯងទៅបនស្រន់អីឯងឆាប់មានប្តីទៅដឹងបានទេបងហើយបងឯងទៅជឿអារឿងបាននឹងដែរឯង ម៉ែបើមិនជឿទេកុំប្រមាទណាក្រែងលោកគាត់បំអារ៉ូស៊ីលក់ដូរនេះវាមិនស័ក្តិសិទ្ធតែរឿងមួយនឹងវាស័ក្តិសិទ្ធណាវាមិនដែរទេបងអញ្ចឹងគេគ្រប់គ្នាមានប្តីរសាបនហើយបងឯងមានប្តីរសាបនដែរអើយតេះឈប់និយាយរឿងហ្នឹងទៅយើងមកចូលសាច់រឿងម៉ែឪឯងវិញទៀតទៅឯងព្យាយាមនិយាយប្រាប់គាត់បញ្យល់គាត់ទៅណា កុំឲ្យគាត់ព្យាយាមទៅអខាងបនស្រន់នឹងទៀតអីឲ្យគាត់ប្រឹងរកស៊ីលក់ដូរទៅនេះជួយកូនណាប្រឹងរកលុយទាំងអស់គ្នាទៅឮអត់ចាបងអត់អីទេចាំខ្ញុំព្យាយាមប្រយ័ត្នហើយបងឯងទៅដល់តកូននឹងយកទៅស្លផងកុំទៅដល់អង្គុយបនឲ្យឆាប់ឆ្អិនយើងមិនមែនពុះហេនឪឯងទេតែបានហើយយើងទៅហើយប្រញាប់ឆា អេឈប់តាណាតន់ឲ្យលុយផងអូយយើងប្រញាប់ណាចាំថ្ងៃក្រោយមកទិញតកួនពីរដុំជពាក់លុយទៀតយ៉ាប់មែនអឺ នេះមេឃស្លាស្រស់ស្រាយមែនណាលក់ដាច់បានច្រើនហើយច្រើនជាងម្ដងទៀតអូសង្ស័យតែមកពីអ៊ំសលឹមសំមិញដឹង គាត់នាំសំណាងមកឲ្យខ្ញុំហ្នឹងនេះគាត់ទិញខ្ញុំមិនសមមិញហើយថ្ងៃហ្នឹងខ្ញុំលក់ដាច់ខុសធម្មតាហើយអ្នកទិញមកផ្លែផ្លែហើយមកទិញច្រើនច្រើនទៀតតែមិនប្រកាសថាបែបហ្នឹងទេបើខ្ញុំគិតអញ្ចឹងដូចម៉ែឲ្យខ្ញុំហ្នឹងកំពុងពឹងលើសំណាង ត្រូវខំប្រឹងខ្លួនឯងបើសិនលក់ដាច់ដោយរាល់ថ្ងៃនេះណាខ្ញុំនឹងមានលុយច្រើន ហើយខ្ញុំអាចធ្វើតូបសំរុំមួយបានទៀតហើយ តែខ្ញុំមិនលក់បានបែបនេះដោយរាល់ថ្ងៃណាថ្ងៃខ្លះស្ទើរមិនចង់បាន10000ទៅផ្ទះវិញផងណាយកុំគិតច្រើនពេកប្រឹងបន្តទៅមុខទៀតអូយអូយទៅហើមកូនម៉ែហើយបន្លែ លក់ចិត្តអស់ហើយនេះ ដាច់ដល់ហើយថ្ងៃហ្នឹងណាហ្នឹងហើយម៉ែថ្ងៃហ្នឹងលក់ដាច់ណាអ្នកទិញមកផ្លែផ្លែម្ដងទិញយកទិញយកមកអើអឺហើយហើយលក់បានលុយប្រមាណមើលឲ្យម៉ែជួយរាប់មើលកូនមើលអូមិនទេម៉ែខ្ញុំរាប់ហើយហើយនេះហើយក៏ហៅឯងនេះខ្លាចម៉ែរាប់នេះរាប់ ទៅយកលុយឯងខ្លះមែនណានិយាយត្រង់មើលមែនទេម៉ែលុយវារាប់ហើយខ្ញុំចេះដកមកវិញវាញ៉ៃញ៉ៃហ្នឹងណា ណែណែណែម៉ែដឹងថាថ្ងៃនេះឯងលក់បន្លែដាច់ណាណាហើយមានចំណែកម៉ែអត់ឥឡូវហ្នឹងមានចំណែកម៉ែអត់បន្លែខ្ញុំដឹកមកតាំងព្រឹកលក់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ស្មានហ្នឹងហើយហើយលក់តែឯងហ្នឹងមិនក៏មានចំណែកម៉ែដែរអញ្ចឹងម៉ែណែណែណែមីកូននេះកុំភ្លេចឲ្យចំណែកម៉ែណាហើយថ្ងៃនេះកូនឯងក៏លក់ដាច់ច្រើនដែរត្រូវឲ្យចំណែកម៉ែថ្ងៃហ្នឹងដែរណា ឆាប់ឲ្យមកឆាប់ឲ្យមករបបម៉ែនេះណាលុយចំណាយម៉ែថ្ងៃហ្នឹងអូលុយរបបថ្ងៃមុនខ្ញុំភ្លេចឲ្យម៉ែហ្នឹងមិនមែនម៉ែតែមិនក៏ម៉ែមកផ្សារពីព្រឹកម៉ែហ្នឹងអស់មនុស្សបាត់ហើយម៉ែម៉ែមកកុំដឹងជួយអីណែណែម៉ែដឹងណាតែថ្ងៃនេះឯងលក់បន្លែដាច់បើម៉ែមិនដឹងស្មានតែម៉ែមកផ្សារអីហ៎អូយម៉ែខ្ញុំដឹងហើយម៉ែថាខ្ញុំភ្លេចឲ្យរបបម៉ែ តែខ្ញុំនៅតែឆ្ងល់ថាមិនក៏ម៉ែត្រូវមានចំណែកលក់ដាច់ដែរអញ្ចឹងម៉ែណែណែណែណែថ្ងៃមិញឯងចេញពីផ្ទះបាត់មកលក់បន្លែនេះកុំតបានម៉ែតបែបន់ស្មានឯងមកលក់ដាច់បន្លែដល់ឆ្នាំហ្នឹងហ៎អូតាមប៉ិតមកពីអញ្ចឹងទៅអូម៉ែអញ្ចឹងម៉ែន័យថាម៉ែមកផ្សារម៉ែមកទាថ្លៃរបបហ្នឹងហ៎ តែខ្ញុំគិតថាខ្ញុំលក់ដាច់រងថ្ងៃហ្នឹងក៏មិនមែនទៅដល់សារម៉ែបនណាបើអញ្ចឹងមិនក៏ម៉ែមិនព្រមបនរងថ្ងៃទៅកូននេះប្រាប់ហើយណែណែបើថាមិនជឿទេក៏មើងងាយដឹងទេគេមិនឲ្យប្រមាទទេណាណែរាល់ដងមកពីគ្រួសារយើងនេះវារស័យមិនល្អវាយកដាក់បានជាបន់នេះបន់នោះវាឆុងលេចឆុងកើតបានជាមិនបានរិស័យឡើងមកដល់យើងហ្នឹងណាអូយម៉ែម៉ែ បើខ្ញុំមិនខំប្រឹងលក់ទោះបីម៉ែខំប្រឹងបន់បន់ដល់ឆ្នាំក្រោយទៀតក៏លក់មិនដាច់ដែរម៉ែហើយនិយាយច្រើនមួយកូននេះគ្រាន់ឲ្យរបបម៉ែផងក៏បានដែរបានតាម៉ែខ្ញុំគ្រាន់តែចង់ដឹងតាថាមិនបានខ្ញុំនៅឲ្យចំណែកម៉ែលុយនឹងទៀតបានហើយឈប់ឆ្ងល់ឲ្យលុយមកម៉ែប្រញាប់អូមកឲ្យលឿងហើយនៅយូរម៉េះ ឲ្យលឿនឡើងអូយហើយម៉ែប្រញាប់ទៅណាមកផ្សារមួយថ្ងៃមិនទាន់បាន ជួយលក់កូនផងខ្ញុំមិនដែលឃើញម៉ែមានការងារសំខាន់អីផងណែម៉ែមកផ្សារគឺម៉ែមានការសំខាន់ហើយ គឺម៉ែមករលុយហ្នឹងណាឥឡូវម៉ែបានលុយហើយម៉ែប្រាប់ខ្ញុំបាននៅថា មានកិច្ចការអីសំខាន់អូឬមួយក៏ម៉ែចង់រកស៊ី ម៉ែចង់រកស៊ីក៏បានណាម៉ែយើងរកស៊ីបានពីរនាក់ដល់ពេលហ្នឹងយើងឆាប់មានណាណាណែណែណែខួរក្បាលឯងហ្នឹងវាគិតត្រូវហើយតែវាខុសបំណងចិត្តម៉ែបន្តិចណាខុសបំណងម៉ែនេះឯងមិនដឹងទេថាម៉ែរកលុយវិធីអីម៉ែណៃម៉ែអញ្ចឹងម៉ែប្រាប់មកថាម៉ែចង់រកស៊ីអីខ្ញុំចង់ដឹងណាអូណែចាំម៉ែប្រាប់យប់មិញណាកូនឯងអោនមកណែចាំម៉ែប្រាប់យប់មិញម៉ែយកសពច្បាស់ណាកូនច្បាស់ដូចថ្ងៃអញ្ចឹងណាអូ យកសពដឹងថាម៉ែរកស៊ីអីមែនណែឯងចង់ដឹងអីថាម៉ែយំវិញម៉ែយកសពច្បាស់ណាស់ណាម៉ែទន្ទិញជាប់មាត់តម្រងកូនអើយព្រឹកឡើងមិនតាន់ទេម៉ែកាត់យកសពនឹងភ្លាមកាត់គូលេខគុណលេខចុះឡើងចុះឡើងណាកូនម៉ែរើសបានប្រហែលលេខដើម្បីយកទៅចាក់ផ្សងសំណាងគេក្រែងលោកវាមានសំណាងថ្ងៃនេះកូនឯងដឹងទេបើវាមិនត្រូវទេក៏វាឆក់ដែរណាកូន ហើយខ្លួនឯងលេងចង់ដឹងម៉ែថាយកសក់ឃើញអីទៀតហ៎អូយបានហើយម៉ែខ្ញុំលេងចង់ដឹងហើយបើម៉ែក៏ទៅយកលុយនឹងទៅផ្សងសំណាងចាក់កតុយលេងអញ្ចឹងដែរម៉ែឲ្យលុយនឹងមកខ្ញុំវិញមកខ្ញុំយកទៅឲ្យអ្នកសុំទានធ្វើប៉ុនគ្រាន់បានប៉ុនជាងនឹងតិចចាំទៅឲ្យវិញតើកូននេះណែម៉ែប្រញាប់ម៉ែទៅហើយណាអូអូម៉ែភ្លេចប្រាប់ឯងថ្ងៃនេះកុំប្រាប់ឪឯងឆ្លោះថាថ្ងៃនេះម៉ែបានលុយល្បបណា តែឡាយអើយយីសាយចាំយើងផងទៅចាក់លេខឆ្នោតមួយវើយកូនអញវាពយួរខាងណោកទៅក្បាលម៉ែចង់បែកចឹងប្រញាប់ផងអីថ្ងៃក្រោយពយួរខាងណោកកុំឲ្យទៅផ្លូវម៉ែអញប្រញាប់ណាអើយជីសាយចាំលឿនចាំអូមីងជួយទិញបន្លែបន្លែសសថ្មីថ្មីនេះខ្លាំជ្រុងតាដែលបានហូបសោះ ពិតជាឆ្ងាញ់មែនហើយតែឆ្ងល់ចេះមិនកូនឯងយកឆាមួយតកួនចឹងកូនតែបើគិតសពសពទៅឆ្ងាញ់យ៉ាងដែរតាចុះពុកម៉ែចង់បានម្ហូបឆ្ងាញ់ឆ្ងាញ់អញ្ចឹងហូបមួយថ្ងៃអត់និយាយមិនចង់ឲ្យកូនបងមួយថ្ងៃមួយថ្ងៃហើយរាល់ថ្ងៃថ្ងៃណាក៏ប្រហុកប្រអកប្រហុកប្រអកចាំតលាន់ឲ្យកូនម៉ែក៏អញ្ចឹងដែរ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 ស្ទីងជីវិតប្រកបដោយភាពស្វាហាប់លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំសំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតពិតរូម៉ាណូក្លិនជោគជ័យរបស់បរោជាមួយ DHA និង Symbiotic Aptakit Raise Them Ready រូបរាងប្រណិត រសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវឆ្នាំថ្មី Rain ជាឆ្នាំល្អខ្លាំង AC Johnson អូកាម៉ូតូស៊េរីថ្មី001ត្រូវបានដាក់ឲ្យដំណើរការម៉ែក៏ចឹងដែរបើបានហូបនឹងហូបរាល់ថ្ងៃឯម៉ែអើយគឺសុវ័យចិត្តណាស់កូនបើសិនជាពុកម៉ែចង់ហូបឆ្ងាញ់អញ្ចឹងណា កូន មានរឿងចង់ឲ្យពុកម៉ែជួយធ្វើឲ្យគេទៅហើយរាល់ថ្ងៃនេះពុកម៉ែនេះហំទៅបន់ស្រន់អ្នកលោកតានេះដើម្បីឲ្យកូនឯងបានសុខសប្បាយហើយកុំឲ្យឈឺនេះណាម៉ែក៏ដូចគ្នាដែរអត់ធុករាល់ថ្ងៃគ្មានអីទេក្រៅពីបន់ស្រន់ឲ្យកូនមានសេចក្តីសុខដូចគ្នាដែរហ្នឹងណាដូចទៅឪឯងដែរហ្នឹង កូនណាសូមអរគុណដល់ពុកម៉ែដែលតែងតែនឹកដល់កូនដោយពឹងកម្លាំងមើលមិនឃើញណាតែពេលនេះណាកូនមានយោបល់មួយដែលចង់ឲ្យពុកម៉ែជួយកូនដោយប្រើកម្លាំងខ្លួនឯងហ្មងមែនទេកូនមើលកូនឯងឆាប់ឆាប់និយាយមើលគឺកូនចង់ឲ្យពុកហើយម៉ែទៅជួយរត់ត្រីហើយយកទៅលក់ឲ្យបានលុយច្រើនហ្នឹងណាព្រោះកូនឃើញនៅបឹងខាងកើតមានត្រីច្រើនណាស់ណាឯងថាម៉េច ឯងចង់ឲ្យម៉ែហើយនឹងពុកនឹងទៅឆ្លងទឹកឆ្លងទលេអញ្ចឹងហ៎កែឯងដឹងឲ្យតាអីថានេះឪនឹងម៉ែឯងមិនចេះហៅទៅឯណា មិនបានទៅឲ្យឪម៉ែនោះទេអញ្ចឹងហើយចូលពេលឆ្លងទលេហ្នឹងខ្ញុំមានឲ្យពុកឲ្យម៉ែទៅហែទឹកណា យើងខ្ចីទុកគេឆ្លងតាពុកអូយមិនកើតទេកូនចុះបើវាលិចទូកមិនមកទៅនេះ ឲ្យពុកម៉ែឯងទៅទៅហែលមិនទៅបុំចេះហែលទឹកផងហ្នឹងមែនហើយណែម៉ែឯងនេះនិយាយត្រូវបើឲ្យណែឪនឹងម៉ែទៅរកនឹងបងហើយបើចុះទឹកទៅហើយមិនលងទឹកខ្លាំងខាតទេអូយពុកយើងអាចបងសំណាញ់ឬមួយក៏រកវិធីផ្សេងបានតាពុកឲ្យម៉ែជួយកូននោះណាដើម្បីឲ្យយើងរកថៃបានច្រើនទៅលក់ដូរបានខិតតដាច់យើងកាន់តែមានលុយច្រើនជាងឥឡូវហ្នឹង កូននេះឥឡូវវាខុសពីមុនហើយវាដឹងតែឪម៉ែវានេះមិនចេះហែលទឹកហើយវាចង់ឲ្យឪម៉ែវាទៅស្លាប់ទៀតហ្នឹងណាអេកូនឯងឥឡូវដូចជាប្លែកទេនេះមែនហើយឪវាថាមិនត្រូវខ្មោចធ្វើអីយើងមិនត្រូវបែរមកធ្វើកូនយើងវិញណាមែនហើយម៉ែវាសង្ស័យតែខ្មោចចូលសឹកកូនយើងទេម៉ែវា អូយមែនហើយឪវីខ្ញុំក៏គិតអញ្ចឹងដែរច្បាស់ជាខ្មោចអាក្រក់ណានេះមកចូលសន្តិដ្ឋកូនយើងមិនខានទេពុកម៉ែខ្ញុំមកវាគ្មានខ្មោចណាមកសន្តិដ្ឋទេហើយខ្ញុំមកក៏មិនបានចង់ឲ្យពុកហើយម៉ែទៅស្លាប់ដែរខ្ញុំមកគ្រាន់តែចង់ឲ្យពុកម៉ែជួយរកលុយបន្ថែម ដើម្បីបានម្ហូបឆ្ងាញ់ឆ្ងាញ់ដូចឥឡូវហ្នឹងអញ្ចឹងណែកូនសង្ស័យតែខ្មោចសន្តិដ្ឋមែនហើយវានិយាយយូរទៅ ចង់ឲ្យតើឪម៉ែវាងាប់ប្រហែលជាចង់មែនហើយឯងអូយម៉ែវាវាតែទៅរំដោះគ្រោះចេញទេមើលទៅទៅខ្មោចអាចចេញបានហើយអាចជួយកូនបានណាម៉ែវាអូយមែនហើយឪវាមិនមកទៅហៅទៅវិវោមិនកើតទេអើយពុកខ្ញុំប្រាប់បៃតាថាវាគ្មានខ្មោចណាមកស្ថិតខ្ញុំទេឲ្យខ្ញុំនិយាយម៉ានដងទៀតហ่าស្អែកនេះហ៎ យើងទៅរកបុរតាដើម្បីឲ្យដេញខ្មោចចេញពីខ្លួនកូនយើងណាមែនហើយឪវា ចង់តើបន្ទះយើង ចេះតែឆ្លោះតែគ្នាគាត់ជិមានខ្មោចចំសៃណាមកមិនខាននៅជាមួយមិនខានទេមិនកើតទេអញ្ចឹងបានជាយើងរាល់ថ្ងៃនេះវាគ្មានក្តីសុខក្នុងគ្រួសារសោះឯងអូវាមានខ្មោចធ្វើទុកអញ្ចឹងណាពុកម៉ែខ្ញុំគ្រាន់តែប្រាប់ចង់ឲ្យពុកម៉ែខំរកស៊ីដើម្បីមានមហូបឆ្ងាញ់ឆ្ងាញ់ដូចឥឡូវនេះហើយមិនបានគិតថាខ្ញុំខ្មោចចូលវិញ អូយមិនកើតទេឲ្យវា ស្អែកនេះត្រូវទៅរកគ្រូណាដើម្បីស្រោចទឹកដោះគ្រោះឲ្យវាចេញដេញខ្មោចពីខ្លួនវាឲ្យបានបើមិនចឹងទេវាវាមិនកើតទេអូមែនហើយម៉ែវាណែនេះឥឡូវហូបពងឆ្ងាញ់ផងផងហូបសិនទៅម៉ែទៀតអូយមិនដឹងជាហូបស្អីទេនេះកូនយើងអាខ្មោចវាចូលប្រយ័ត្នឯងប្រញាប់ទៅបន់អ្នកតាប្រវ័នអីទៅឡៃតបាយហ្នឹងឯងអូយម៉ែវាខ្វល់អីតាខ្មោចចេញ វាមកវិញហើយដូចអត់ស្រួលទេឯង មិនមែនជាអ្នកនិយមទេគឺព្រាជាអ្នកនិយមវាកំពុងតែរំភើបអូយកំពុងធ្វើទុំរបស់អូយអាព្រាចង្រៃចេញពីខ្លួនខ្លួនអញទៅអាព្រាចង្រៃខ្ញុំមិនព្រាយមកពីណាទេខ្ញុំអ្នកយកខ្លួនឯងតើអូយគឺយើងកំពុងចរចាជាមួយទ្វេនរូហើយនឹងឲ្យយមបាលមកយកវិញ្ញាណនឹងទៅវិញបាល់គ្រូ ជួយជួយកូនខ្ញុំផងលោកគ្រូឲ្យយកបបាលយកតាខ្មោចព្រៀងទៅបានហើយហើយជួយមើលថែរក្សាកូនខ្ញុំផងលោកគ្រូកុំឲ្យនាងកាត់អីអីលោកគ្រូណាលោកគ្រូមិនអីទេយើងនឹងជួយកូននេះឲ្យព្រៀងចិត្តយើងខ្លួនចេញទៅអាព្រៀងយ៉ាងไรចេញទៅបាយមិនចេញទេយើងនឹងប្រាប់ថោះក្តៅខាងនេះវិញឆាប់ចេញទៅអាព្រៀងចង្អេរ ចេញខ្លួនកូនឯងព្រៀមទៅអាព្រៀមចងាយអញ្ចឹងទៅតាមគុំតាខ្លាំងណាស់បើឯងមិនចេញទេយើងនឹងប្រាប់ថោះក្តៅជាងនេះចិត្តតែឯងមកចេញទៅឯងមិនព្រមចេញអត់ចេញទៅបើខ្ញុំយំឬរើប្រាស់ទៀតច្បាស់ជាគ្រូនឹងហៅវិធីអីផ្សេងមកធ្វើឲ្យខ្ញុំឈឺសាច់ទៀតមិនខានទេ ចាប់ទៅបានទេស្របតាមនឹងសិនទៅបើមិនចង់ទេ នៅខាតពេលនៅនឹងឯងចាញ់ចាញ់ហើយអូយមិននេះព្រីចូលហើយព្រីវាព្រមចិត្តពីធូរហ្នឹងហើយសំខាន់យកនៅលុំមុខហើយយកចេញ តាំងគូម៉ាយវានេះប្រហែលជាលោកតាខ្ញុំឯងតែខ្ញុំបន់រាល់ពេលនេះប្រហែលជាមកជួយដេញដែរហើយមើលទៅម៉ាយវាអូយអរគុណណាស់លោកតាអើយដែលបានមកជួយលោកតាអរគុណណាស់នេះពួកឯងឃើញយើងនៅសតទេបាននិយាយថាអរគុណលោកតានេះផ្សេងវិញចាំមកជួយដល់អស់គ្នាអីលោកគ្រូមានការជួយគ្នាអញ្ចឹងហើយមកជួយគ្រប់ទិសទីទៅវាបានព្រីចង្រៃនេះចេញភ្លាមណាតែមិនអីទេយើងមិនប្រកាន់ទេបាទអញ្ចឹងហើយណា យើងក៏បានបណ្ដេញព្រីបិសាចចេញពីខ្លួននាងដែរលោកគ្រូធ្វើគ្រូខ្មោចសួររលុយម៉េចគ្មានធ្វើអីផងតែម៉ែឲ្យខ្ញុំងប់ជឿពាក្យគេខ្ញុំក៏ព្រមធ្វើជាខ្មោចចូលពេលនេះចង់បានតំណប់ទៀតអើយតែណ៎ហើយបើមិនឲ្យអញ្ចឹងទេមិនដឹង មានរឿងវែងឆ្ងាយអីទៀតទេល្អណាស់ដែលប្រកួតតំណប់ឲ្យយើងចុះលោកគ្រូពេលដែលខ្ញុំយកកូនខ្ញុំទៅអត់មានរឿងអីទៀតតាគ្រូឯងនេះពួកអែទុកចិត្តយើងឯង គ្រូទុកចិត្តថាលោកគ្រូទុកចិត្តថាថតថតមកវាថតអរគុណណាលោកគ្រូជំរាបលាលោកគ្រូកូនចៅសូមអរគុណលោកតាយដែលបានទៅជាមួយគ្រូដែលបានដេញខ្មោចចេញពីកំហឹបកូនស្រីខ្ញុំរួចថ្ងៃនេះកូនចៅអត់មានអីទេមានតែចែកមួយស្និតយកមកថ្វាយលោកតាព្រោះថាកូនចៅមិនតន់រកស៊ីបានដល់ឡើយទេណាលោកតា លោកតាលោកតាថ្ងៃនេះចៅក៏មកដែរចៅមកលេងលោកតាមកបួងសួងលោកតាហ្នឹងណាព្រោះអីលឺល្បីស័ក្តិសិទ្ធថាលោកតាប៉កែស័ក្តិសិទ្ធណាស់លឺតាមតប៉ិវានេះសូមលោកតាជួយជួយខ្ញុំផងលោកតាលោកតាបើមានការខុសឆ្គងអីកុំប៉កែប្រកាន់អីណាលោកតាលោកតាលោកតា ខ្ញុំមកនេះមកបួងសួរលោកតាសូមឲ្យលោកតាជួយរោអ្នកណាកំឡោះកំឡោះណាសង្ហាសង្ហាមកស្រឡាញ់កាហើមកូនចៅនេះឲ្យវាមានប្តីត្រឹមត្រូវគេណាលោកតាណែណែខ្ញុំឃើញណែមិត្តភក្តិកូនស្រីយើងណានាងនាងនាងស្វត្តនាងស្វត្តហ្នឹងហើយនាងស្វត្តហ្នឹងគេជាមិត្តភក្តិកូនស្រីខ្ញុំគេមានគូយូរហើយនៅឡើយតែកូនស្រីខ្ញុំនេះមិនទាន់មានអញ្ចឹងលោកតាជួយកូនចៅឲ្យបាន សម្រេចដោយបំណងផងណាលោកតា ហ្នឹងហើយលោកតា កូនស្រីខ្ញុំម្នាក់នេះមីកាហើមនេះវាមានអាយុកាន់តែជ្រេហើយលោកតាបើសិនជាបានសម្រេចដោយបំណងលោកតាអើយមកលោកក្រោយមិនមែនតែជែកមួយស្និតនេះទេលោកតាគឺមានមហោបបោហោហៀប្រកេលោកតាសັດសោយមកអស់ផងលោកតាអើយអូយល្ងាចណាស់ម៉ាយវាតោះយើងប្រញាប់ទៅផ្ទះ ណាគីឡូក្រដប់ទេណាម៉ែវាតោះអើវាបាយគុំលាវតាហើយខ្ញុំឃើញគាត់មកបនរដងហ្នឹងបនដុំថ្មហ្នឹងអើមានស្អីទៀតមានភ្នែកមានមាត់មានអីនេះនឹងពីណាគេអ្នកគូហ្នឹង ពីអ្នកប្តីពូនហ្នឹងឯងដឹងនេះអើយមិញឯងមិញទៅហ្នឹងពូហ្នឹងក៏អញ្ចឹងទៀតខ្ញុំនិយាយមែនណាបង ខ្ញុំអាណិតកាហើមគ្នាស្លោតហើយពីអ្នកប្តីប្រពន្ធគាត់ណាអត់ប្រឹងរកស៊ីអីអត់ប្រឹងជួយគ្រួសារមួយថ្ងៃមួយថ្ងៃខ្ញុំឃើញចេះអូយប៉ុនអីប៉ុនអត់ចឹងហូតណាហ្នឹងហើយអសោតមានទៅឃើញអត់ប៉ុនស្រន់យូរហើយឃើញរកតកង់ជិះមួយគ្មានអត់តក្រនៅតក្រអញ្ចឹងបើយើងអត់ប្រឹងរកស៊ីហ៎ អឺមិញហ្នឹងខ្ញុំឮថា ដូចជាបនស្រន់ឲ្យកហើមឆាប់មានគូអាតែក៏ទៅអាណិតកហើមដែរគ្នាមនុស្សល្អដឹងទៅធ្វើបាបហើមមិនទៀតនោះធីងទាំងធីងទាំងពីអ្នកដីពុនហ្នឹងទៅនោះថងថងទៅអើយមានតែបនស្រន់ឲ្យព្រះជួយមែនតើបើថាស័ក្តិសិទ្ធិមែនជួយឲ្យកហើមមានប្តីផងទៅណាអឺហើយមិញអីមិញ មើលធូកអត់ទាំងបាត់ទាំងបាត់មានចែកមានអីម៉ែបងអើយយកខ្ញុំទៅបាត់ផងខ្ញុំល្ងាអូយ លោកតាឲ្យសូមសូមសូមលោកតាដូនតាអ្នកកុំប្រកែកប្រកាន់កូនចៅអីបើកូនចៅមានការខុសឆ្គងលឹះលុះពីមុនមកណាសូមកុំប្រកែកកាន់ជនកូនចៅអីណាកុំប្រកាន់កូនចៅអីណែប្រហែលជាខ្មោចម៉ាយខ្មោចឪនឹងខឹងហើយតែកុំប្រកែកប្រកាន់កូនចៅអីអើយលោកអីលោកកុំប្រកែកប្រកាន់អីលើកក្រោយខ្ញុំសាយនៅបានច្រើនច្រើនឲ្យតកូនខ្ញុំញៀមមួយកហើមឆាប់ជាណាលោកតាអូយម៉ែអើយ យកខ្ញុំទៅពេទ្យកាហាមអើយទៅតែអានោះខ្ញុំនៅទៅយកខ្ញុំទៅពេទ្យផងបងអុយកាហាមនេះឯងកាត់ថៃណាអុយបាយបើវា ក្តៅញាក់ខ្លួនឡើងទៅត្រាត់ដូចកូនមួយមកវត្តអើយមកវត្តយកខ្ញុំទៅពេទ្យផងបងអុយអាការទេមកឆាប់នាំយកទៅពេទ្យទៅមកហើមកហើយកូនអញទៅណាយកកាហាមកូនអញទៅណាហ្នឹង ណែមិនបាច់យកវាទៅណាទេ យើងកំពុងតែបន់នេះតិចទៀតវាជីហើយមែនហើយយើងបន់ហើយហើយតាតិចទៀតកូនយើងវាជីហើយអូយពូបន់អីទៀតនេះប្រញាប់យកវាទៅប៉ែណាបើវាក្តៅឡើងនេះអីនេះនេះកោពូឯងមិនមែនខ្មៅចោលទេណាគឺគ្រុនចាញ់យកទៅប៉ែទៅណែណែណែជឿពូតាតាពូបន់តាប៉ុណ្ណេះហើយតិចទៀតវាជីហើយតាបងអត់ជឿទៅប៉ែទៅមកមកមកទៅណាអត់ឲ្យយកទៅទេ ខ្ញុំថាតិចទៀតបញ្ជាឲ្យបាញ់ចូលវាទៅណាទេខ្ញុំថាវាបញ្ជាពូស្លាប់ទៅវិញនេះអេអានេះឆ្លើយម៉េះបាទកូនអញនៅរស់តោះបាទចូលទៅម៉ែម៉ែអើយឆ្លើយទេពូអើយតែចូលវាទៅទៅអូយអញបន់តាន់តិចអូយអូយក្តៅក្បាលឡើងដូចឆ្លងហើយនេះដូចល្ងឹតឆ្លងណាអូយកុំយកទៅកុំយកទៅតិចទៀតវាជីហើយអូយកំកើតទេកំកើតទេស្បាត់ទៀតបាត់ដូនតាទៀតឯងហើយ អូយលោកតាលោកតាជួយជួយកូនខ្ញុំឲ្យឆាប់ជាឆាប់ឆាប់ទៅលោកតាទោះសបាមិនយ៉ាដូនតាយើងជួយដល់កូនយើងជាឆាប់ឆាប់មកដូនតាអើយនេះបងបារម្ភពីឯងបើឯងមិនទៅប៉ែទេបងមិនហ៊ានសម័យទេខ្ញុំអរគុណបងហើយនឹងប្តីបងហើយដែលបានជួយខ្ញុំទៅប៉ែតហើយមិនអញ្ចឹងទេថែមទាំងចេញថ្លៃព្យាបាលឲ្យខ្ញុំទៀត ម៉ែឯងទេអូននេះហ่าបើបងឃើញឯងចិត្តស្លាប់បងមិនជួយមិនកើតខ្ញុំដឹងថាបងអត់សូវមានលុយទេតែនៅតែជួយខ្ញុំទៀតហើយខ្ញុំផ្ដាំអរគុណដល់ម្ចាស់ម៉ូតូផងណាបងអូយបើអីទេគេគ្រាន់តែឃើញយកមនុស្សទៅប៉ែភ្លាមណាគេឲ្យខ្ចីភ្លាម លុយដែលបងចាញ់ថ្លៃឲ្យខ្ញុំប្រហែលចាំខ្ញុំសងបងបន្តិចម្ដងបន្តិចម្ដងណាបងអើយមិនអីទេអារឿងលុយចាប៉ែកហ្នឹងហ៎ថ្ងៃណាមានចាំសងបងទៅចាអរគុណណាបងស្អីលុយស្អីគេណាគេឲ្យប្រើយកទៅពេទ្យណែគេបនតែបន្តិចណាអត់អស់លុយមួយរៀលផងជាដាច់ត្មងមែនហើយឯងមិនបាច់ពួកឯងមកចេះស្អីណាទេណោះអូ ណែណែហើយម៉េចណែចង់ឲ្យមីកាហើមកូនអញនេះជពាក់លុយនឹងស្វាត់ឯងមែនអូសង្ស័យតែក្រដូចគ្នាហើយអត់មានពីណាជពាក់លុយហ្នឹងហើយហើយមកធ្វើឲ្យយើងជពាក់លុយអីដែរក្លូ collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិអង្គសន្ទើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ ផលិតផលលីប៉ាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក Sting ជីវិតប្រកបដោយភាពស្វាហាប់លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយទឹកដោះគោប្រអប់សញ្ញាខ្លាឃ្មុំសំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកឃ្មុំធម្មជាតិពិតពិត Romano ក្លិនជោគជ័យរបស់បរោ ជាមួយ DHA និង Symbiotic Aptakit Raise Them Ready រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវថ្នាំថ្មី Rain ជាថ្នាំល្អខ្លាំង AC Johnson អូកាម៉ូតូស៊េរីថ្មី001ត្រូវបានដាក់ឲ្យដំណើរការណែណែហើយម៉េចណែចង់ឲ្យមីកាហើមកូនអញនេះជិះពាក់លុយនឹងស្វាត់ឯងមែនអូ សង្ស័យតែក្រដូចគ្នាហើយអត់មានពីណាស្ពាក់លុយហ្នឹងហើយហើយមកធ្វើឲ្យយើងស្ពាក់លុយអីដែរពូមីងពូខ្ញុំជួយគ្មានបានគិតអីផ្សេងពីហ្នឹងទេមើលកូនចិត្តស្លាប់ហើយមើលបានស្រានឲ្យខ្មៅមយោវាទៀតមែនតែហៅខ្មៅស្អីអញខំតបនផនហៅខ្មៅឲ្យមកជួយសោះហ្នឹងណាអ្នកមីក្រៃលោមីកាហើមនេះវាវាមានខុសមាត់ខុសកអីទៅបានតែខ្មោចមកជួយហ្នឹងកុំអីវាងាប់បាត់ទៅហ៎ ហើយទៅពេទ្យហ្នឹងពេទ្យមើលជាដោយសារតពួកយើងនេះជាអ្នកបន់តាបានជាដល់ម៉ែអើកុំអើយបានអីណាឯងមិនបាច់ផឹងនិយាយទេនេះឯងកំពុងតែឈឺផងឯងណាហើយបងកុំតែនិយាយមួយគាត់ច្រើនគេដឹងឯងថាមនុស្សពួកគាត់មិនតែពួកគាត់វាហួសហេតុពេកពួកយើងខំជួយគ្មានបានគុណស្រ័យទេតែគុណស្រ័យបានទៅទេវតាណាណៃឆ្កយវិញណាណាណាណាពីអ្នកឯងគុំមកចង់មើងងាយណែ លោកតារបស់យើងប្រកែសាសិនណាអើយសម័យនេះហើយភពលោកនៅមិនសល់ទុកមនុស្សដូចពូវិញទេម៉ែវាវាចង់វាចង់មកមើលងាយយើងអើហើមបងទៅវិញហើយហើយស្វិតបងទៅចាំនៅភូមិខាងមុខមុនអូយបញ្ញាកណ្ណាខ្ញុំទៅវិញលើហើយ អាប្រុសចិត្តច្រើនឲ្យវាទៅទៅធ្វើឯងណាមានចិត្តគាត់នឹងថាឲ្យបន្តិចមានចិត្តករេករអីណាអូទៅបាត់ទៅហាម៉ែប៉ុកតែពួកគាត់ជាអ្នកមានកូនជួយជីវិតខ្ញុំណាម៉ែប៉ុកចេះគួសមដាក់គាត់ខ្លះផងណែអាកូនក្មេងមិញវាទៅមកកើតហើយវាឆ្លើយដាក់ម៉ែឪទាំងពីរអ្នកទៀតហើយកូនឯងនឹងកាន់ជើងវាទៀតហ៎ណែពូហូហេតុតែងណានេះកូនចិត្តស្លាប់ហើយហ្នឹងនៅមកបន្តពួកខ្ញុំទៀតហ៎ណែណែណែណែណែណែណាឲ្យឯងមកជួយ គេមានវិធីរបស់គេហើយហើយពួកឯងមកចេះស្អីនឹងស្វាត់ស្អីបើមីងនៅតែបនស្រន់អញ្ចឹងទៀតណាកាហាវមកប្រកាសជាស្លាប់ហើយណែណែណែពួកឯងមិនយល់ទៅណែបន្តិចទៀតក៏វាជាដែរមិនបាច់មកជពាក់គុណឯងអស់លុយមួយរៀលនោះទេអូអើយកាហាវនេះបងទៅវិញសិនឯណាមើលទៅបងនៅទៀតមិនបានទេបើទ្រាំនៅទៀតណាផ្ទះឯងប្រហែលជាឆេះខាននៅហើយឲ្យខ្ញុំសុំតផងណាបង ចាំពេលខ្ញុំជាស្រួបួលចាំខ្ញុំយកលុយទៅសងបងវិញអើយមិនអីទេណែណែណែមកជួយគេនឹងចង់បានគុណសម្បត្តិហ៎ណែយើងបនសន់តន្តិចទៅណែអូយវាជីហាយមិនបាច់អស់មួយលុយមួយរៀលផងហើយចោះពូមីទាំងពីរបនស្រន់រាល់ថ្ងៃហ្នឹងរកស៊ីសល់លុយប្រមាណអីឃើញតែបនស្រន់មិនដែរខំប្រឹងរកស៊ីអីទេនេះអាបនមជ្ឈុំឯងងុំអាកូនឈឺចិត្តស្លាប់អីហ្នឹងអត់ព្រមយកទៅប៉ែតទេគិតតែអង្គុយបននាងនេះ ចង់មើលងាយចាស់ចាស់ផងហ៎អូចុះមានប្រមាណនៅក្នុងខ្លួននេះខេងក្រដូចតែគ្នាតើអីបើមើលទៅទៅមិនស្វិតណាអញនឹងកាត់កាល់ឯងចង់ហើយនឹងឲ្យផ្លេចផាត់ត្មងណែណែអញឈប់រាប់អានហើយបើនាងឯងមិនរាប់អានអញមួយអញចេះខ្វះញាតពេញភូមិណាហើយម៉ែវាទៅវាខឹងយើងដឹងឯង សង្ស័យពីរអ្នកហ្នឹងចង់បានគុណពីកូនយើងចង់ឲ្យជិះចាស់នោះអើមេហ្នឹងយីយីកូននេះវៃរួចទៅផ្សារលក់បន្លែមិនបានជាអត់យកបន្លែទៅទាំងអស់ទៅលក់ចឹងអឺយ៉ាប់មែនតើ ុសមាត់ខុសកអីកុំប្រកែកប្រកាន់កូនចៅឲ្យសោះណាសូមមេត្តាផងម៉ែយើងយកឲ្យតាប៉ែតសិនហើយខ្ញុំឃើញគេល្អដូនលបសាំងនេះមុនណាអានឹងគេថាជំងឺលើឈាមម៉ែអូយណែណាថាឲ្យឯងលើឈាមណាបើលើឈាមមែនណាដួលងាប់តាំងពីថ្ងៃមុនទៅហើយមិនបាននៅដល់ឥឡូវហ្នឹងទេណែម៉ែគិតថាឲ្យឯងទៅហៅលោកគ្រូមកដើម្បីធ្វើវិធីបន់ស្រន់ណារស់បានយូរជាងតាំងហ៎ ហើយប្រហែលឪឯងនេះចាស់ទុំខាងណាមកកាច់ហើយមកទៅនេះអូយម៉ែវាគ្មានម៉ែបាខាងណាកាច់ខ្ញុំមិនដឹងទេតែសំខាន់ឥឡូវយើងយកគាត់ទៅប៉ែតសិនទៅអេបានហើយយើងថាឲ្យទៅហៅលោកគ្រូមកដើម្បីធ្វើពិធីកម្មាស់ទោសណាអើអញចង់និយាយម៉ែឲ្យយើងយកគាត់ទៅប៉ែតណាម៉ែអ្នកណាថាឲ្យអញចង់ទៅពេទ្យនោះ ឲ្យគាត់ចង់ទៅប៉ាទេម៉ែខ្ញុំទៅហៅបងវត្តឲ្យប្តីគាត់ឲ្យមកជួយសិនម៉ែនឹងមើលឲ្យផងណាហេមិនបានណែបើសិនជាឯងទៅណាហើយទៅហៅនាងស្វិតនឹងមកម៉ែនឹងកាត់កាល់ឯងចោលភ្លាមម៉ែថាឲ្យទៅហៅលោកគ្រូគឺហៅលោកគ្រូមកធ្វើទៅតាមម៉ែទៅអូយអត់ទេម៉ែខ្ញុំទៅហៅបងវត្តឲ្យប្តីគាត់ឲ្យមកជួយហីអើគាត់ចង់ទៅប៉ែគាត់មិនត្រូវការគ្រូណាមកហីឲ្យឯងចាំខ្ញុំសិនណា វាទៅមែននាងនេះអាតប៉ិនេះប្រកាសជាវាខុសមាត់ខកកអីហើយប្រកាសជាលោកតាណា កាច់ហើយមើលទៅអូយបានទេបានទេអត់ធុកប៉ុណ្ណឹងវាមិនគ្រប់គ្រាន់ទេ យើងទៅរੋជែកម្សិលទៀតមកខែម្សិលអូយកើទេ យទៅហ៎បងមកមកមកខ្ញុំជួយគាត់នឹងការទៀតបងពូមកអូយកុំទៅខ្វល់ពីគាត់មកនាំគាត់ទៅ គ្រាគាត់មកតាពូតាទៅទេពួកអស់នេះវើយមនុស្សនៅមានតាហើមសោះហ្នឹងយកទៅពេទ្យអីណាអូយហើយតាហើមមីកាហើមនឹងមកទៀតឪវាកំពុងស្អប់មីនឹងផងហូកុំទៅខ្វល់យើងទៅបន់ស្រន់អ្នកតាវិញព្រោះអ្នកតានៅនឹងឪវាកំពុងជឿជាក់ផង អឺណែឲ្យពូអរគុណក្មួយក្មួយច្រើនណាស់ដែលខំនេះជូនពូទៅមន្ទីរពេទ្យហើយមួយទៀតរឿងពីមុនណាកុំប្រកាន់ពូអីណាអើយពូមិនអីទេខ្ញុំជាមួយកាហើមកគ្រាប់អានគ្នាដូចបងប្អូនអញ្ចឹងណាពេលដែលមានទុកតរ៉េអីខ្ញុំត្រូវចេះជួយអញ្ចឹងហើយមែនទេបង លុយលមុនណាខ្ញុំជិះពាក់មកឯងសមមិនទាន់អស់ផងហើយឥឡូវមកជិះពាក់ទៀតទេនេះហើយគិតច្រើនម៉េចបងមានទៀនណាថ្ងៃណាសងថ្ងៃហ្នឹងទៅខ្ញុំដឹងថាបងក៏សិនមានលុយមិនដែរព្រោះអីយើងសិតតែជាអ្នកក្រដូចគ្នាណាអើយអ្នកក្រជួយអ្នកក្រមានអីត្រូវខុសមានទុកគឺត្រូវតែជួយគ្នាអញ្ចឹងហើយបាយវានិយាយអីបន្តិចទៅណែក្មួយ គេខំជូនខ្ញុំទៅមន្ទីរពេទ្យខំអីខ្ញុំស្លាប់បាត់ហើយ ណែណែណែណែកុំតែខ្ញុំឯងបានបន់ស្រន់មួយថ្ងៃ4 10 20ដងទេដើម្បីឲ្យឯងបានរួចផុតពីជំងឺហ្នឹងណាមិនយកទៅពេទ្យហ្នឹងជាដសារទៅពេទ្យហ្នឹងទេយើងខំបន់មួយថ្ងៃមួយថ្ងៃនោះមិនឈប់ឈរផងហើយបាយសើចអីអើដបងបងខឹងមីងតាតែបើគិតសពសពទៅស្ដាប់មីងនិយាយក៏ម្យ៉ាងដែរបើមិនបានមីងបន់ស្រន់ទេក៏ពេទ្យមើលមិនជាដែរកុំទៅនិយាយ ពួកគាត់តែតែអញ្ចឹងគាត់ជឿរឿងចឹងចឹងណាអាឥឡូវសួរប្រហែលតិចមើលពេលឈឺម្ដងហើយអញ្ចឹងមិនដឹងខ្លួនខ្លះអត់ហ្នឹងអើណែម៉ែឯងណាបនវាបនហើយ តែកុំតែក្មួយនេះនាំទៅពេទ្យទេណាហើយណែនិយាយអរគុណក្មួយមួយម៉ាត់ទៅអរគុណហើយណែណែក្មួយក្មួយកុំប្រកាន់មិញអីណា ចាពូអត់អីទេខ្ញុំយល់តា បន្ទាប់ពីឈឺទៅទើបពូដឹងថាជីវិតមានតម្លៃมันអាចយកមកលេងសើចបានទេអាការបនវាបនហើយក៏ប៉ុន្តែឲ្យវាសមស្របណាមួយផងដែរអេតាមពិតពូចេះដឹងដែរតើពូទៅចេះដឹងមិញហ្នឹងឯងអើយពូអើយកុំប្រកាន់ប្តីខ្ញុំណាគាត់និយាយលេងហ្នឹងណែម៉ែវា យើងគិតទៅរកស៊ីអីខ្លះទៅហីដើម្បីជួយកូនយើងហ៎រោស៊ីស្អីបើខ្លួនមិនចេះស្អីផងហ្នឹងនេះបើថាកម្មមុននេះអញដើរធ្វើមហោបឲ្យគេឲ្យទៅតុកតុកតុកឥឡូវនេះឈប់ធ្វើយូរហើយវាភ្លេចអស់ទៅហើយរូបមុនធ្វើមហោបហ្នឹងអានឹងហើយដែលមកពីម៉ាយវាឯខ្ជិលហ្នឹងបានភ្លេចអស់អាលេងមកគិតតែវានាំគ្នាទៅបន់ណែ ណារឿងបន់ហ្នឹងណាអញចេះពីឯងទេតែឯងបរៀនអញបន់ឯងបន់ខ្លាំងជាងអញទៀតមែនទេហើយឥឡូវយើងជួសួរឯងទៅឆោតឯងចង់ទៅរកស៊ីស្អីហើយចុះក្រែងកូនយើងនេះបបួលទៅរកត្រីនោះបួលទៅរកត្រីអើហ្នឹងឯងហើយចុះឯងនេះក្រែងឯងខ្លាចលងទឹកងាប់ណាស់ហ៎ឯងចេះហែលទឹកផងអីហ៎ហ៎ក្រែងឯងខ្លាចទឹកណាស់ហ៎ ហើយព្រោះថាទៅងើពីងាប់នឹងហើយ បានចង់តែទៅជួយកូនទៅរកត្រីនេះណែមិនដឹងទេស្រេចទៅឪវាឯងទៅតែខ្ញុំនៅតបន់ស្រន់លោកតាអញ្ចឹងបន្តិចទៀតយើងតបន់ស្រន់លោកតាទៀតដែរអាណែបើឯងទៅបន់ណាឯងក៏ទៅជួយបន់ដែរអញ្ចឹងអើអញ្ចឹងទៅទៅ បានជាគ្នាណា យើងនេះចង់តបន់ស្រន់ គ្រោះដើម្បីលាបំណន់ឯងកាលឯងឈឺកមុនយើងខំតបន់ខ្លាំងណាស់ណាដើម្បីលាបំណន់ហើយ ដើម្បីជួយរស់ស្រីកូនយើងឲ្យបានច្រើនច្រើនណាឯងហើយលក់យកលុយឲ្យបានច្រើនច្រើនចូលផ្ទះនឹងយើងខ្លាយទៅជាអ្នកមាននឹងគេណាម៉េចទេម៉ែឲ្យតែម៉ែសប្បាយចិត្តម៉ែចង់ធ្វើអីក៏ធ្វើទៅណែកាហើមកូនម៉ែណាបានពីម៉ែឃើញទេបងអាសប្បាយចិត្តណាពេលដែលគ្រួសារឯងមានសុភមង្គលអញ្ចឹង ហើយបងហិតតែសบายចិត្តពេលដែលឯងរួចផុតពីបន្ទុកគ្រួសារនេះអើណែពូលែងដាក់បន្ទុកនៅលើកូនទៀតហើយពូនិងម៉ែវានឹងខិតខំជួយរកស៊ីកូន ចាប់ពីពេលនេះតទៅ ចាពូអើអើមីងក៏អញ្ចឹងដែរមីងឈប់គិត គូអាពីរឿងស្អីអាជប់ជឿជំនឿអាបន់សមមអីផ្ដេសផ្ដាស់ទៀតហើយចាប់ពីពេលនេះទៅមីងខំប្រឹងរស់ស៊ីដើម្បីឲ្យឆាប់មានបាននឹងឆេហ្នឹងណាចាអញ្ចឹងពងមីងខ្ញុំលាទៅផ្ទះវិញសិនឯណាបាទជំរាបលាសុខសบายមួយតែសិនឯណាក៏ហៅណាអើយចាបងនេះគួរគួរឆ្លាតចេះជួយយើងចេះស្រឡាញ់គ្នាណាដល់យើងអង្គុយវិញទៅឯងហ៎ នេះបានក្មួយក្មួយណាខំអីមិនដឹងមិនមកទេហើយរឿងម៉ាយវាឯងនេះអាបនស្រន់ក៏បនហើយតែអារឿងកតុយលេងទៀតគួរឈប់លេងកតុយលេងទៀតណែណែណែអាបនស្រន់នេះក៏យើងចេះពីឯងនឹងដែរណាឯងមួយថ្ងៃមួយថ្ងៃប៉ិនបនស្រន់ជាងយើងផងអូយមកឲ្យវាមកលឺឡើងយើងទៅរោត្រីតាន់ព្រឹកព្រាមណាអាយោទីមកវាចូលទៅអឺអឺអឺផ្លូវហ្នឹងអាមកមកមកកាហើមកមកមក ឆាប់ឡើងទូមកកូនណែឆាប់ចេញទៅណាព្រោះថ្ងៃនេះខ្លាចថ្ងៃជ្រេណាកូនអឺកាហើមហើយមិនឡើងទូកមកហើយនៅបន់អីហ្នឹងអើឆាប់ឡើងទូកណាកូនមកមកមកមកអូយនៅសាភះអីទៀតកូនអេណែកាហើមហើយឯងនៅអង្គុយបន់ផ្លន់ស្អីហ្នឹងណាឡើងទូកឲ្យលឿនមក អាឆាប់ឡើងទូមកណាកូនបានឆាប់ទៅនឹងស្ទះអីទៀតមកមកគឺកូនកំពុងតែបន់ហាឲ្យធ្វើមិនឡើងទុកបានខ្លួនឯងដល់មិនបាច់ប្របាក់ឡើងហ្នឹងណាងាប់ហើយឯងហើយណែណែណែកាហើមកកាហើមហើយឯងមិនបាច់នៅបន់ទេបើឯងមិនឡើងទូកមកនេះធ្វើម៉េចឯងដល់ទូកនេះណែហ្នឹងហើយមានតើឲ្យឯងនេះនៅលើកឡើងត្រូវត្រូវឯងលើកឡើង ហើយខែហ្នឹងជាទម្លាប់របស់ម៉ែឯងតាឯងមុនម៉ែមករកត្រីក៏ម៉ែឯងតបន់ហើយចឹងបើសិនជាម៉ែឯងបន់ហើយអត់ខំប្រឹងរកម៉ែឯងសង្ឃឹមថាបានអត់អញ្ចឹងខ្ញុំក៏ដូចគ្នាបើសិនជាខ្ញុំគិតតែពីអង្គុយបន់ហាក់អត់ខំប្រឹងឡើងទុកខ្ញុំអាចឡើងបានអត់អាណែណែណែឪយល់ហើយកូនណែណែណែណែឆាប់ឡើងទូកមកណែចាប់ពីថ្ងៃនេះទៅឪម៉ែនឹងខំប្រឹងរកស៊ីណែលែងនៅអង្គុយបងអីទៀតហើយកូនមកមកមកឡើងទូកមកណែ ម៉ែក៏យល់អញ្ចឹងដែរតាកូនណែម៉ែធ្វើតាមឪឯងហ្នឹងក៏ឪឯងធ្វើមិនម៉ែធ្វើអញ្ចឹងហើយអើយមកមកកូនមកមកលឿនឡើងមកអើអីកុយតាមកវាឯងចៅម្ដងមកលឿនឡើងមកកូនមកកុយកុយកុយកុយកោះកោះម៉ែវាចៅចេញទៅម៉ែវា រឿងបន់ណាគេមិនហាមឲ្យបន់ទេតែយើងធ្វើអីក៏ដោយក៏ត្រូវមានកម្រិតរបស់វាដែររឿងបន់ណាគេមិនហាមខាត់ទេពុកម៉ែក៏មិនតែមុនយើងបន់ណាយើងត្រូវខំផងខ្លួនឯងសិនបើសិនជាយើងអត់ខំផងខ្លួនឯងទេ មានកម្លាំងពីក្រោយណាគេមកជួយយើងទៀតពុកថ្ងៃនេះយើងធ្វើម្ហូបអីមានតែស្អព្រមជួយប្រគួនណាប្រគួនល្អល្អកូនអូខ្ចីហ្មងជួយខ្ចីញ៉ាញ់ហ្មងនេះតែចង់ ចង់ចង់ចង់ញ៉ាំໄຂក្រាញ់ចាំម៉ែថ្ងៃនេះចង់ធ្វើម្ហូបអីអូម៉ែចង់ចង់ចង់ឆ្លងមកជូរត្រីក្រាញ់នឹងដាក់ទឹកអំពិលលាស់ខ្ចីខ្ចីណាកូនវាញ៉ាំញ៉ាំម៉ែយើងយកទុកអាំងទៅហើយបងឲ្យបានច្រើនទៅសមបានយើងយកទុកលក់ទៀតអូតែសំខាន់លក់ព្រោះលុយណាកូនឈប់បានណាអត់ឈប់ហើយ បើអ្នកគ្រាន់តែបន់ហើយមិនធ្វើរងចាំតលផលនោះគឺដូចគេយល់សពអញ្ចឹងដូច្នេះសូមកុំបន់តែងប់ងងតែមិនមានការគិតត្រឹមត្រូវ